ម៉ាក់ជំរាបសួរប៉ាជំរាបសួរបាទជំរាបសួរពូមីងណាកូនក្មួយទឹកទៅណាមិនបានតែយកកូនគឺបងទឹករវល់ប៉ាទៅឲ្យសាបជូនមកណែកូនបើក្មួយទឹករវល់នេះកូនមិនជិះម៉ូតូឬក៏ជិះរមាត់ដោយរដងទៅ ចាំបាច់អីដែលត្រូវឲ្យអាខ្សាបនឹងជូនមកដែរបាទអញ្ចឹងប៉ាប្រាប់ថ្ងៃក្រោយទេមកប៉ាប៉ាយកម៉ូតូទៅយកក៏បាន យកឡានទៅយកក៏បានបើប៉ាព្រោះឡាប៉ាឲ្យកម្មកប៉ាទៅយកក៏បានដែរមិនចាំបាច់អីទៅជិះម៉ូតូមួយអាមនុស្សមានប្រវត្តិជាប់គុកចឹងទេកូនប៉ាមិនប៉ានិយាយអញ្ចឹងស្លាប់ហាហើយមើលថ្ងៃនេះស្លៀកពាក់ចាស់សង្ហាមិនធម្មតាណាឯងគិតថាការស្អាតបាតនេះអាចបិទបាំងប្រវត្តិធ្លាប់ជាប់គុកបានហីកូនសួរក៏អញ្ចឹងដែរហើយខ្លួនមនុស្សដើរហ្នឹងទៅអីបានចង្ការជាមួយអ្នកមានប្រវត្តិធ្លាប់ជាប់គុកនេះបានហើយម៉ាក់ សាបសាបត្រឡប់ទៅវិញសិនណាហើយខ្ញុំសុំទោសផង chị Sa Sa chăm vậy phò Sa Chắc sạp Chắc sạp ចាប់ដឹកខ្លួនឡើងយាយយាយយាយកុំកាត់អីអសោះណាយាយយាយ សូមនិយាយទៅកាន់សុគតិភពសូមកុំឲ្យជាភពដូចជាតិនេះទៀតយាយចៅសុំទោសសុំទោសដែលមិនតមកពេញបំណងយាយបានចៅធ្លាប់សន្យាថានឹងទិញផ្ទះឲ្យយាយតែពេលនេះពេលនេះចៅអត់តមានលទ្ធភាពទិញផ្ទះឲ្យយាយតែចៅសន្យា ថាពេលណាដែលចៅមានលុយគ្រប់គ្រាន់ចៅនឹងទិញផ្ទះឲ្យយាយហើយចៅនឹងយកយាយទៅនៅជាមួយយាយពេលនេះចៅយកយាយមកនៅវត្តតែពេលដែលចៅរកលុយគ្រប់ចៅទិញផ្ទះបានចៅនឹងនាំយាយទៅនៅផ្ទះយើងវិញឲ្យយាយណាយាយកាត់ចិត្តទៅណាបងបងកុំបបាក់ចិត្តពេកមិនមែនណាក្មួយកាត់ចិត្តខ្លះទៅយាយគាត់ទៅបានសុខហើយ មួយទឹកយាយគាត់ទៅកាន់សុខទេភពហើយហើយគាត់ក៏បានហៅសកម្មពួកយើងដែរយាយយាយយាយយាយយាយយាយយាយយាយយាយយាយយាយបងតាបងតាបងតាបងណាយាយបងណាយាយណាយាយណាយាយសួរសួរណាយាយពូ lại về nhà tôi Sao Sao Vậy Vậy ơi già tha Bà gọi đừng mưa tay gì Mấy trời như sao mà anh bơm à, ơi ơi Về Về Về Xuống cái chân lên Xuống cái chân lên Xuống thằng nhà thằng mấy À Tôi tôi mình thầy vậy chứ tôi không Anh lại như sắp đầu nhà mày nha Yeah, yeah trời ơi đi đừng ổn trời đừng tung tung ôi trời trời con trời xin xẻo trời trời ơi đi Dai! Dai! Dai! Selamat sampai sampai sampai sampai sampai sampai sampai sampai sampai sampai sampai vậy mấy cái gì mà chào trời con vậy trong sân nhà tiếng thế ơi vậy vậy vậy vậy vậy vậy về về nó cái gì mà sao sợ vậy Chào bị xong lại sao tao mà đi Chào bị ngay nên tới ai phải con chưa được lại nữa Bạn bông Chào phụ cả បងនឹងតែឯងទទួលយកបានព្រៀបព្រៀមដែលនិយាយស្លាប់ទៅប៉ុន្តែឯងតែប្រកាសចិត្តនេះ យាយស្លាប់ទៅមែនប៉ុន្តែគាត់ចង់ឃើញពួកយើងបានល្អអញ្ចឹងឯងត្រូវតែខំសាងជីវិតឡើងវិញដើម្បីយាយគាត់ប្រណិតចិត្តណាយាយក៏បានស្លាប់ទៅហើយតែគាត់ចង់ឃើញពួកយើងបានល្អណាសាបត្រូវតែចាប់ដើមឡើងវិញដើម្បីឲ្យយាយគាត់ស្លាប់ប្រណិតចិត្តស្អែកបងយកធៀបយាយទៅបានយាយសម្បត្តិអញ្ចឹងឯងក៏ផ្លេចទៅជូនដំណើរយាយចុងក្រោយផងសាប ពេលនេះឯងមិនមែនធ្វើជាតែម្នាក់ឯងឯងត្រូវមើលថែបដិបដាមករឌីម្នាក់ទៀតឥឡូវអត់អីចឹងមកទៅធ្វើការហើយចាំជួបគ្នាស្អែកមករឌីទៀតចង់ឲ្យបានហើយជួយមើលមើលឯងបាទបង ចៅមិនអាចសម្រេចអំណងទិញផ្ទះអាយាយបានហើយសូម្បីតែទៅហើមយាយក៏ចៅមកមិនតាន់ដែរចៅម្នាក់នេះពិតជាបានការមែនយាយការដែលយាយនៅរស់យាយស្រឡាញ់ចៅខ្លាំងណាស់ទោះបីជាចៅម្នាក់នេះមិនមែនជាចៅបង្កើតរបស់យាយក៏ដោយប៉ុន្តែឥឡូវនេះយាយលេចចៅរហូតហើយ មានជីវិតរស់រវើងទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់តែអបអារម្មណ៍ពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោង Richard ថ្មីសាកូរ៉ាវ៉ៃ Booster Serum កានីស្រស់ស្អាតបែបធម្មជាតិបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាព គ្រប់ពេល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 កាត់ចិត្តទៅសង្ខាររបស់មនុស្សគឺមិនទៀងទេបងក៏ពិបាកចិត្តដូចគ្នាយាយរស់នៅជាមួយបងតាំងពីតូចរហូតដល់ធំបងមិនតបបានមកពេញបំណងទិញផ្ទះឲ្យយាយរស់នៅបានសុខស្រួលផងជិះទៅចាប់ពួកយើងបាត់ទៅហើយតែទោះបីយ៉ាងណាក៏ដោយទោះបីនិយាយស្លាប់ក៏ខ្ញុំនៅតែមិនបោះចោលក្តីបំណងដែលចង់ទីផ្ទះថ្មីដែរទោះបីជារូបកាយគាត់ទៅបាត់មែន ប៉ុន្តែព្រលឹងរបស់គាត់នឹងបានដឹងចៅនឹងធ្វើឲ្យឃើញណាសាបបាយនេះតែមានបំណងបងនឹងសហការជាមួយឯងចំណិចប៉ុន្តែសាបបងសុំចិត្តឯងឯងត្រូវតែគិតឲ្យបានវែងឆ្ងាយធ្វើអីក៏ត្រូវតែពិភាក្សាជាមួយបង ដែរកុំឲ្យមានវិបត្តិស្រីទៅថ្ងៃក្រោយបាទបងចុះពិភាក្សាមួយដែរអត់ប្រកាសជាត្រូវពិភាក្សាមួយសួរ ខ្ញុំនឹងលះបង់ភាពជាឆាយរបស់ខ្ញុំហើយប្រឹងស្ដាប់បង្ទឹកនិងសួរនិយាយបានច្រើនល្អសាបខ្ញុំសង្ឃឹមថាកំហុសខុសឆ្គងកន្លងមកនឹងជាមេរៀនជីវិតដ៏ល្អសម្រាប់សាបដើម្បីឲ្យសាបដឹងថាការឆេវឆាវមិនមែនជាលទ្ធផលល្អយាយយាយចាំមើលកៅចៅផងណាចៅចៅនឹងខំប្រឹងសម្រាប់គោលបំណងទីផ្ទះយាយឲ្យបាន យាយសូមយាយតើបានសុខមិនចាំបាច់បារម្ភពីចៅទេចាំមើលឃើញភាពជោគជ័យរបស់ចៅពួកចៅនៅទិញផ្ទះយាយតតបានយាយសូមយាយទៅកាន់សុគតិភពសូមយាយឲ្យហៅសកម្មឲ្យចៅនិងគ្រួសារចៅផង ចៅសួរស្រឡាញ់យាយណា ចាប់ដើមជីវិតសោជាថ្មីទៅក្រោយពេលដែលមេឃភ្លៀងមេឃច្បាស់ជាស្រឡះមិនខានទេប្រឹងឡើងណាបងនៅខាងឯងពេលនេះមិត្តអេតតែរបស់ឯងក៏គេមានធ្វើការនឹងដែរជីវិតឯងនឹងបានស្រឡះជាងមុនបងឯងស្រឡះអីបងបាទឥឡូវនេះអត់មានយាយនៅផងហ្នឹងខ្ញុំមិនតបានទិញផ្ទះឲ្យយាយដូចដំណំឲ្យយាយផងទោះបីជាយាយអត់មានជីវិតនៅមើលយើងមែនបណ្ដាយ៉ាងណា កសាត្រូវតែកសាងខ្លួនឲ្យល្អខំទិញផ្ទះឲ្យយាយទៅប្រលឹងយាយសុបាយចិត្តតែបើសិនជាសាធ្វើខ្លួនតែតោអត់គិតធ្វើអីអញ្ចឹងដោយបំផ្លាញទឹកចិត្តយាយតាំងពីនៅរស់រហូតដល់ស្លាប់អញ្ចឹងណាចាប់ពីថ្ងៃនេះទៅខ្ញុំសូមបំផ្លាញទឹកចិត្តបងទឹកនឹងយាយទៀតណាខ្ញុំសន្យាថាខ្ញុំនឹងធ្វើការរកស៊ីសោះច្បាប់មិនខិតបាត់ដូចកាលពីមុនទៀតទេបើអញ្ចឹងបងនឹងគ្រប់គ្រងឯងជំនិចមែនទេបងហើយខ្ញុំក៏យ៉ាប់ណាស់ដែរ ទោះបីតស៊ូនេះក៏ខ្ញុំធ្វើបាបទឹកចិត្តរបស់ស៊ូដែរបងបង្ខំឲ្យខ្ញុំទៅរៀនជាមួយស៊ូឲ្យខ្ញុំចង់ឲ្យខ្ញុំចេះអក្សរប៉ុន្តែខ្ញុំមានចិត្តតែខ្លួនឯងឆ្លាតប៉កែមិនព្រមរៀនទេហើយតែខ្ញុំពីផ្ទះ4 10ឆ្នាំពេលត្រឡប់មកវិញធ្វើឲ្យមកទៅឈឺក្បាលទៀតសាបរំលឹកគឺអតីតកាលទៀតណាឈប់រំលឹកទៅសំខាន់សាបខ្លួនឯងពេលនេះកែប្រែខ្លួនឯងបានល្អប៉ុណ្ណាមែនទេសាបពេលមុនពេលបងពិបាកចិត្តក៏បានសួរដែរសួរជួយពិភាក្សាប្រឹក្សាយោបល់ជាមួយបង ធ្វើឲ្យបងកាត់ស្រីបានច្រើនបើជិះលើក្រោយខ្ញុំចង់សុំសួរទៅវិធីប្រឹក្សាទៅចិត្តបានអត់បានតើចាំតែប្រឹក្សាឲ្យតែរហូតហ្នឹងណាស់តែសាបខ្លួនឯងតើគិតតែខ្លួនឯងរហូតចាប់ពីថ្ងៃនេះទៅខ្ញុំសាបនឹងប្រែប្រែផុតតែម្ដងល្អធ្វើឲ្យបានចុះបើសិនជាម៉ារ៉ាទីម្នាក់នេះ មានវិបត្តិផ្លូវចិត្តឬក៏គិតអីអត់ចេញតើអ្នកណាគេជាអ្នកដែលពិភាក្សាជាមួយនឹងម៉ារ៉ាឌីទៅនេះគឺមានសាបដល់រ៉ាឌីឯងហ្នឹងអឺនិយាយចឹងសាបថ្ងៃហ្នឹងបងអត់បានទៅយកសួរទេសាបចាំទៅយកសួរពីសាលាផងណាអត់អីទេបងបើចាំឯងរំខានសាបធ្វើអីចាំខ្ញុំជីលម៉ឺឬម៉ូតូដុំមកវិញក៏បានដែរហើយមិញហ្នឹងនេះបើថាឯងមកទឹកទៅយកហើយចុះបងអូនគេក៏ឲ្យយកដែរមែនទេ ចុះមានថាអីណាហើយលោកសាបាត់ចង់ទៅយកខ្ញុំមិនអញ្ចឹងណាមិនណាថាឥឡូវបានទៅសម្រាប់អញ្ចឹងណាអឺមកដល់នេះទៅតុកញ៉ាំបាយហើយណាបាទបងញ៉ាំបាយហើយបងទៅកន្លែងធ្វើការហើយចាំជូនសួរទៅកន្លែងរៀនដែរបាទបង វានេះឧបសគ្គចេះតែមានបន្តបន្ទាប់ខ្ញុំពិតជាបារម្ភខ្លាំងណាស់ហើយម៉ែវាអើយខ្ញុំក៏ពិបាកសម្រេចចិត្តដែរម៉ែវាបើឲ្យទៅបង្ខំកូនពេកក៏វាមិនកើតព្រោះអីវាប្រកែកជាមួយគេច្រើនគ្នាហើយហើយបើឲ្យយើងទៅសួរផ្ទាល់អាទឹកហ្មងវារត់តែពិបាកទៀតហ្នឹងបើបដៅយកតាមដំណើរដឹងការទេម៉ែវាអើយ តែខ្ញុំបារម្ភណាស់ប៉ាវាបារម្ភខ្លាចថាពេលដែលអាសាបចេញមកនោះអូយខ្ញុំខ្ញុំមិនចង់គិតទេណាខ្ញុំមិនចង់គិតទេហើយម៉ែវាឯងគិតច្រើនពេកវាមិនអាចទៅរួចទេបើសិនជាអាចទៅរួចមែនណាគាត់ខ្ញុំមិនព្រមណា អត់អាគេកាមរាយ៉ាងអត់អញ្ចឹងបើកាមរាអញ្ចឹងណាម៉ូតូវាជីបោពេលវាជីបោទៅវាឃ្លីងឃ្លងឃ្លីងឃ្លងវិញឃ្លងអញ្ចឹងយើងធ្វើម៉េចយើងត្រូវតែរឹតវាឲ្យណែនណាពេលយើងម៉ូតូជីនឹងវិញហើយយល់ទេអើបើយល់នៅមួយទៀតពេលតែរឹតកាមហើយយើងរឹតវាឲ្យណែនប៉ុន្តែកុំខ្លាំងពេកអីសោះព្រោះថាបើរឹតខ្លាំងពេកវាអាចតែខូចកាមនឹងយល់ទេមិនមែនមកធ្វើអញ្ចឹងជីវ ស្មានជីវិតរស់រវើងទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់តែអបអារម្មណ៍ពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោង Richard ថ្មី Sakura White Booster Serum កានីស្រស់ស្អាតបែបធម្មជាតិបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាព គ្រប់ពេល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 បងដិតអូទលេទៅបងអត់មានធ្វើផងអូបានបានបានតែមិនយកក៏បានដែរបងចឹងណាអូខេបានហើយបាយបាយបងណែមកឌីអញ្ចឹងល្មមមិនធ្វើខ្លះទៅធ្វើណាយើងទៅហើយមេថ្ងៃនេះនឹងមេប្រញាប់ទៅណានឹងបានជានេះចឹងយេអីមិនសួរច្រើនទេយើងទៅងូតទឹកផ្លាស់លោកឯងមានការទៅក្រៅធ្វើទៅហើយធ្វើសបួលយ៉ាខូចកម្មណាអើ យកខ្ញុំហ៎តែមកទៅតែងខ្លួនថ្លៃម៉េះថ្ងៃនេះមានជប់លៀងហ៎ឬមួយក៏មានញ៉ាំការគេមិនមានណាគឺមកយកសួរក្អូបណាងូតទឹកអស់មែនណាអូយបាញ់តាមានងូតណាតែគាត់ថាបាញ់អស់ម្ដបហើយព្រោះថាមិនចោលគ្រប់គ្រងពេញមិនសិនណាគ្រឿងគ្រូអូខេអញ្ចឹងតោះទៅ dah ah terlambat Tanខ្លួនអញ្ចឹងទៅរងថ្ងៃអីទៅសង្ហាតើសង្ហាមកពីខ្ញុំមកហេម៉ែវា ថ្ងៃហ្នឹងយើងលួចលក់បានច្រើនណាស់ម៉ូយើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនណាស់ណាម៉ៃហើយបានច្រើនវាច្រើនហើយប៉ុន្តែប៉ាវាអីមើលទេអីខ្ញុំនេះធ្វើការមួយថ្ងៃមួយថ្ងៃមិនដែលហ៊ានឈប់ណាហត់ចត់ដាច់ខ្យល់ស្លាប់ហើយនេះគិតគិតទៅរតនៈជំនួសដៃជំនួសជើងក៏គ្មានដែរណែម៉ែវាអាចចង់និយាយពីកូនមែនមានអាណាទៀតមានតែកូនយើងហ្នឹងឯងណ៎នឹកដើមបង្ហើមដល់ បសួរប៉ាជំរាបសួរបាទជំរាបសួរពូមីងណាកូនក្មួយទឹកទៅណាមិនបានតែយកកូនគឺបងទឹកលវលប៉ាទៅឲ្យសាបជូរមកណែកូនបើក្មួយទឹកលវលនេះកូនមិនជិះម៉ូតូឬក៏ជិះលំអដោយរាល់ដងទៅចាំបាច់អីដែលត្រូវឲ្យអាខ្សាបនឹងជូនមកដែរបាទអញ្ចឹងប៉ាប្រាប់ថ្ងៃក្រោយទេមកប៉ាប៉ាយកម៉ូតូទៅយកក៏បាន យកឡានទៅយកក៏បានបើប៉ាព្រោះឡាប៉ាឲ្យកម្មកប៉ាទៅយកក៏បានដែរមិនចាំបាច់អីទៅជិះម៉ូតូមួយអាមនុស្សមានប្រវត្តិជាប់គុកចឹងទេកូនប៉ាមិនប៉ានិយាយអញ្ចឹងស្លាប់ហាហើយមើលថ្ងៃនេះស្លៀកពាក់ចាស់សង្ហាមិនធម្មតាណាអញគិតថាការស្អាតបាតនេះអាចបិទបាំងប្រវត្តិធ្លាប់ជាប់គុកបានហីកូនសួរក៏អញ្ចឹងដែរអាចខន់មនុស្សដើរហ្នឹងទៅអីបានជាដើរជាមួយអ្នកមានប្រវត្តិធ្លាប់ជាប់គុកនេះបានហើយម៉ាក់ សាបសាបត្រឡប់ទៅវិញសិនណាហើយខ្ញុំសុំទោសផងសុំទោសផងវាយព្រោះថាគ្រួសាររបស់យើងនេះណានិយាយអីក៏ត្រង់ត្រង់អញ្ចឹងហើយបានហើយម៉ាក់ក៏មានអារម្មណ៍ហាប៉ាហើយម៉ាក់ដូចហួសហេតុពេកហើយ ម៉ែកូនមានដឹងអត់ថាប៉ាម៉ាក់រាល់ថ្ងៃនឹងធ្វើអីដើម្បីណាគេឯងនឹងមិនចេះបដៅកូនខ្លះធ្វើពិថាឲ្យអត់អើយតង់ថាឲ្យតែឯងនឹងកូនដូចតែគ្នាហ្នឹងអើយអាចចង់គុកអាចចង់គុកអាចចង់គុកអើយ ai cho cúc ai cho cúc ai cho cúc ai ai cho cúc ai cho cúc ai cho cúc ai cho cúc ai cho cúc ai cho cúc ơi ơi ai cho cúc ai cho cúc ơi ơi ơi ơi ơi nè anh đặt không tôi chắc này hả ba mày tránh chắn ơi nè anh mua cho mình cả láng này hả mua khang khang mới mấy anh khơi mến à mua khang bậc khang khơi bao giờ tay mua mày mày ngày đang cài mày cài lấy mến mày à mà phải thua pin chứ mấy bà em đang so chứ á thua ơi bàn cà mấy nè មេមេមេមេខ្ញុំចុកពោះខ្លាំងនេះមេឥឡូវមេជួយធ្វើខ្ញុំតិចមកណាខ្ញុំប្រញាប់ទៅទៅតឹងលេបមេអើយទៅទៅទៅទៅទៅឲ្យធ្វើការប៉ុណ្ណឹងសោះហ่าជួយពោះជួយអីអើយហើយធប់ចោលគុកហ៎វាអាក្រក់ខ្លាំងមែនទេគ្នាខំកែខ្លួនហើយហើយនៅតែគេមើលមិនឃើញគេដៀលទៀតអើយបាទដឹងអញ្ចឹងណាមិនចេញពីគុកទេនៅក្នុងគុកវិញក៏វាល្អដែរមានបាយស៊ីស្រាប់ដេកស្រាប់ មិនណៃខ្វល់ណាមើងងាយនេះអើយអើយខ្សាប់កាត់អីហ្នឹងឈប់ធ្វើម៉ូតូអីហ៎អត់ទេគឺឯនឹងហត់ចង់អង្គុយលេងមួយផ្លែតខ្ញុំដឹងថាសាមនឹងខឹងឬប៉ាម៉ាក់ខ្ញុំកាលពីម្សិលមិញខ្ញុំសុំទោសជំនួសគាត់ម្ដងទៀតផងណាពួកគាត់តែប៉ុណ្ណឹងខ្ញុំក៏ពិបាកនិយាយដែរ ពួកគាត់និយាយត្រូវហើយពួកគាត់មិនខុសទេខ្ញុំហ៊ានប្រកាន់ពួកគាត់ទេធ្វើមិនបើកាលពីមុនខ្ញុំនិយាយចោលរកស៊ីជាមួយចោលគាត់ជាប់គុកចឹងពួកគាត់និយាយត្រូវហើយខ្ញុំមិនប្រកាន់ទេសាមពួកគាត់និយាយរៀងធ្ងន់បន្តិចតែខ្ញុំសង្ឃឹមថាសាមយល់ហើយម៉ាក់ប៉ាខ្ញុំជួយចិននិយាយត្រង់ត្រង់តែពេលមានបញ្ហាគាត់ជួយរហូតហ្នឹងទោះត្រង់ថាសម្ដីហ្នឹងហ្មងខ្ញុំយល់កន្លងមកគាត់ជួយយាយនឹងមកទឹកច្រើនណាស់ ខ្ញុំមិនហ៊ានប្រកាន់ពួកគាត់ទេប៉ុន្តែចាប់ពីថ្ងៃនេះទៅខ្ញុំចង់ឲ្យសួរនេះបំពេញខ្ញុំចោលទៅចាត់ទុកតែពួកយើងតែពីរនាក់មិនបានសោះទេចុះសាមមិនបាននិយាយចឹងយើងទៅរាប់អានគ្នាគឺរាប់អានគ្នារហូតហើយឲ្យខ្ញុំភ្លេចសាបជាមួយបង្ទឹកមិនកើតហើយរឿងម៉ាក់ប៉ាខ្ញុំប្រាប់ថាខ្ញុំសុំទោសសុំទោសអីតើឲ្យខ្ញុំសុំទោសមលៀនដងក៏បានដែរឬមួយសាមចង់ឲ្យខ្ញុំលិតជង្គង់ក៏បានដែរចង់ខ្ញុំលិតជង្គង់បាយបាយបាយទៅទៅខ្ញុំថាអីមិនអីទេអញ្ចឹងសាមឈប់ខឹងអីហ៎ ចឹងខ្ញុំសប្បាយចិត្តបន្តិចល្អហើយដែលបងទឹកអត់ទាន់ដឹងហ៎ស្មានជីវិតរស់រវើង ទីតាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់តែអបអារម្មណ៍ពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោ Richard ថ្មី Sakura White Booster Serum កានីស្រស់ស្អាតបែបធម្មជាតិបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល យូនីត្រ៉ៃស្លៀកពណ៌លឿងកញ្ចក់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាព ល្អជាមួយអីចឹងបូការីស្វេតដុំស៊ុបខ្នោសថ្មី មានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិស៊ីម៉ង់អូតរឹងមាំសាងសង់កាន់តែរឹងមាំសាងសង់ដោយមោទនភាពពេលព្រឹកដ៏ស្រស់ស្រាយ ចាប់ផ្ដើមជាមួយ Nescafe គូលោមឡាតូជួយជាងគ្រប់មែនឡាតូអេធូមៀលទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure Tan Plus ថ្មីសម្រាប់កុមារវ័យជំទង់ ពេលនេះខ្ញុំជួយបងទឹកបានទិញផ្ទះថ្មីនេះឲ្យយាយហើយសូមយាយនៅខាងយាយជួយថែរក្សាខ្ញុំនិងបងទឹកផងណាយាយចៅពិតជាសោកស្ដាយពិតមែនពេលដែលយាយនៅរួមចៅគ្មានលទ្ធភាពឲ្យយាយរស់នៅសុខស្រួលរហូតដល់យាយស្លាប់បាត់ទើបចៅមានលទ្ធភាពតែចៅនៅតែដឹងគុណយាយដែលយាយជួយចៅកន្លងមក យ៉ាងណាក៏ខ្ញុំជឿជាក់ថាយាយក៏បានទទួលដឹងឮដែរតែអ្វីដែលយាយគាត់ចង់បានមិនមែនត្រឹមតែមួយខ្នងនោះទេតែយាយគាត់ចង់ឃើញចៅចៅគាត់ទាំងពីរនាក់នេះដើរផ្លូវដែលត្រូវជាងនេះទៀតឥឡូវបងទៅជាមួយនឹងសាមបានតែគេឲ្យយាយហើយហើយតែអ្វីដែលត្រូវធ្វើមួយទៀតនោះគឺសម្អាតផ្ទះត្រូវអត់អឺត្រូវទេត្រូវតោះតោះ បុកជិតឆ្កែបុកជិតខ្ញុំឯងឃើញអីហ្នឹងអូមិននិយាយថាម៉េចមិនអីគេឆ្កែមិនអូមានណាណែកុំថាប្រឡំចេញខ្ញុំឯងអត់ទេមានណាចិត្តតែខ្លួនឯងសួរសាបគេបានប្រឡំជេគឺប្រឡំថាហើយ ơi ôi hả lắm ơi cái tên mình già này tính nè mình đi thông thông mới lên con khmer chẳng sợ bài đã ឥឡូវបើកាន់តែចង់ឲ្យសុបាយជាងនឹងទៀតថ្ងៃស្អែកដើរលេងមិនដែរបងតាល្អតើសាប់វាពេលតានាស្អែកបោះរវល់ទេដើរលេងជុំគ្នាហើយតាណាបងតាណាក៏បានឥឡូវមិនថាតាំងឯណាថាទៅអត់អីគ្នាយេអើយថ្ងៃនេះខ្យល់ត្រជាក់ល្អណាស់ ពួកយើងចាំសាមតិចទៀតទៅតិចទៀតសាប្រហែលជាគេមកហើយមួយរយៈនេះប្រហែលជា30គីឡូកាំងងារហើយមានអីបានតើពួកយើងមានប្រញាប់អីផងនឹងចុះបងទឹកហ៎មួយរយៈនឹងរវល់អត់អត់ដែរបានសួរសោះកាំងងារបងមានអីក្រៅពីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងហើយការពារវាចំណែកចៅវិញបងចាប់អស់ហើយនៅមានចៅមួយដែលបងទឹកអត់ទាន់ចាប់ទេគឺចៅលួចចិត្តហ៎មែនហើយសំបីតើឥឡូវបងអត់ហាច់ចៅដែរ សុំតើណាដាក់មកយឺតហើយតូចយកកាយផងណាសុំតើផងម៉ែនេះសួរទទួលយកទៅណាមួយថ្ងៃនេះសាបទៅធ្វើខ្លួនស្អាតណាបើមិនទទួលយកទេវាមិនស្អាតសមបានឯសាមខ្លួនឯងមកយឺតអីនៅមានបាច់ផ្កាសុកអីណែបងតើក៏នៅមកខ្ញុំមកជីវិតឯងមិនដែរសំបីឲ្យផ្កាខ្ញុំមកតងអាចចង់មកទឹកនេះបងប្រុសហ្នឹងឲ្យផ្កាស្អីមែនមកទឹក មែនហើយបើបងមិនកើតក៏បានប្អូនម្នាក់ដែរបានអីមកដើរលេងចិត្តចិត្តហ្នឹងខ្ជិលឈរមកកន្លែងណាបងទឹកបែរហើយមកទៅអី គឺបងមានរបស់ឯងឲ្យខ្ញុំឲ្យតែបងនេះអាយហើយទឹកអត់មកឲ្យនេះយកទៅនេះមានទឹកអត់ទៀតសាប់លើធំហើយហើយចេះមានស្នេហាទៀតត្រូវតែមានក្លិនក្រអូបជាពេលឲ្យបានស្អាតបានពេលទៅជួបគេកុំឲ្យមានក្លិនមិនសិនចប់ខ្លួនឬអត់អូបងបែសាក់គិតមើលមើលជួយបងខ្ញុំពាក់កៅអៅនេះទៅសង្ហាអត់សាប់បាយពាក់កៅអៅដែលបងទិញឲ្យតានីថាសាប់ សង្ហាដូចតារាអញ្ចឹង Wow បងចាំបើឧទាហរណ៍ថាបើខ្ញុំឈរក្បែរស៊ូសោមនេះអត់អឺមានអីសំគ្នាហើយទឹកកពស់កពអីគឺសំគ្នាអ្នកសាប់អឺមករយៈនេះទៅយកសួរពីសាលាផងអ្នកសាប់មករយៈនេះទៅយកសួរពីសាលាផងព្រោះបងរបបការងារនេះប៉ុសច្រើនអូមអីទេបង ព្រោះថាឥឡូវនៅតូបមានអាឌីមើលហើយអញ្ចឹងពេលល្ងាចឡើងមានអ្នករៀបចំអវ៉ាន់ទេខ្ញុំទៅនេះឬអ្នកគ្រូសួរមួយអាសាប់យកក៏បានដែរអញ្ចឹងថាបើពេញទូរទីនេះបានល្អឬអត់បាត់មែនប៉ុន្តែបងឥឡូវខ្ញុំសុំប្តីហើយទៅចុះណាហើយចេះ style នេះមកពីណាអូយបងចូលគុកលើនេះមិនអត់ប្រយោជន៍ទេបងចេះច្រើនណាស់ចុះមិនចង់ចូលគុកម្ដងទៀតអត់អឺអត់ទេអត់ចូលទេបានទេប្តីហើយ ខ្ញុំទៅតម្លាក់បងដើម្បីសាប់ម្ដងណាយាយជីកង់យ៉ាងយ៉ាងណាកូនកុំជិះលឿនពេកណាបាទ យថាបងទឹកថាសួរមិនដល់បរៀនទេមកបរៀនដែរថ្ងៃហ្នឹងមានម៉ោងពលកម្មមកមើលក្មេងៗហ្នឹងអូហើយចុះបងទឹកអត់មកយកខ្ញុំទេអត់មកហាក់ខំមកប្រាប់ទៀតថ្ងៃហ្នឹងប្រហែលជាបងទឹកគាត់រវល់អញ្ចឹងទៅប្រអីមកយកសួរជំនួសអញ្ចឹងណាព្រោះថាមួយរយៈហ្នឹងបងទឹកគាត់រវល់ពេលងាយច្រើនអឺហើយមិនដែរខ្ញុំមកយកអញ្ចឹងអត់សុបាយចិត្តមែនមានណាណែថ្ងៃហ្នឹងណាអឺខ្ញុំចង់ដប់សួរដើរលេងមកជុំបានទេ ព្រោះថាចង់អរគុណសួរដែលសួរជួយមើលថែយាយជំនួសណាចឹងក៏បានដែរតែកំតែឆ្ងាយឆ្ងាយពេកណានៅចិត្តចិត្តហ្នឹងឯងខែនោះឃើញមុខទឹកចូលវិញមើលឃើញទុកតំណងឯណាតនេះជិះទុកលេងអឺស្អាតហ៎បងគាត់ថាច្រឡំទៅភ្នំបូកគោខ្ញុំទៅសាយអេមែនទេតែមិនសាយម្ដងខ្ញុំមកនឹងចឹង ក្នុងបណ្ដាលេងហ្នឹងណាខ្ញុំស្អីពេកតោះអឺមកទឹកទឹកទឹកមកកាន់ដាក់អូសាប់ក្រែងងំសួរទៅផ្ទះហើយមិនក៏មកកន្លែងនឹងដែរចុះបងហ៎ខាញ់ថារវល់អីមិនបានមកនឹងជាមួយគាត់មែនហើយបងរវល់មែនមួយរយៈនេះបងរវល់រៀបចំអ៊ូហ្វីសថ្មីប៉ុន្តែ មានពេលសម្រាប់ក៏នាំចូលពីមកលេងសមុទ្រទៅដើម្បីឲ្យឆ្លាស់ខួរក្បាលបានខ្លះអេបងទឹកតំណងដល់នេះអេប៉លីសក៏ដូចគ្នាហើយមើលទៅសំគ្នាទៀតមែសួរតបើជ្រុលជាមកជុំគ្នាអីយើងទៅដើរលេងសមុទ្រជុំគ្នាហ្មងអីចឹងអញ្ចឹងថ្ងៃនេះយើងដើរលេងជុំគ្នាណាសាបសួរតើតើបងតោះទៅគេទៅជួយថ្ងៃនេះខ្ញុំនាំជូវីមកដើរលេងសមុទ្រហើយកុំឲ្យថាខ្ញុំនៅកន្លែងការងារធ្វើបាបជូវីពេកកុំអន់ចិត្តណា អូយមិនដឹងអីទេបែងនេះអាងតែមេខ្ញុំដាក់ការងារខ្ញុំធ្វើមិនឡើងចេះតិចស្មើតែខ្ញុំខ្លាចជាមេវិញម្ដងអូសូវីបើចង់ធ្វើមេបងខ្ញុំតើធ្វើពុនគាត់ទេតែសួរមិនដែរហ្នឹងហើយនេះមើលទៅសួរដូចរឿងផ្លឹកផ្លឹកមកចេះប្រហែលជាគិតរឿងមេរៀនទៅរៀនច្រើនពេកដឹងអឺសាប់អ្ហាបងចង់នាំចូលវីទៅលេងកន្លែងនោះ អញ្ចឹងបងទៅមុនណាបាទបងតោះចុះវិញ សុំទោសណាសួរបងពិតជាគ្មាន ពាក្យអីក្រៅពីពាក្យសុំទោសប៉ុតមែនសួរពីបានប្អូនស្រីដ៏ល្អរបស់បងបងទុកខ្ញុំត្រឹមតែជាប្អូនស្រីម្នាក់ដែលមានគុណលើបងទេហ៎ពិតមែនគិតតែខ្ញុំគិតម្នាក់ឯងរហូតតែគួរឲ្យខ្មាស់គេខ្លាំងណាស់ហើយហើយមានរឿងអីកូនមានរឿងអីកូនមានរឿងអីណាកូនបងទឹកក៏ខ្ញុំមិនជឿថាបងទឹកមិនស្រឡាញ់ខ្ញុំប៉ាមានហេតុផលអីដែលប៉ាទៅហៅកូនប្រុសស្រីឲ្យហ៎ ត្រូវតែហៅកូនហៅមកសួរនាំឲ្យបានច្បាស់ថារឿងអីហេតុអីនេះធ្វើឲ្យកូនស្រីរបស់ម៉ាក់នេះហូរទៅភ្នែកដល់ថ្នាក់នេះណែថ្ងៃហ្នឹងកូនយំប៉ុណ្ណឹងចុះថ្ងៃក្រោយទៅវាមិនអាប៉ឹកហើយនិយាយច្បាស់មកកុំអត់មានអ្នកណាយល់ច្រឡំថាចិត្តថាពេលវេលាអត់ប្រយោជន៍អត់ពេលពូខ្ញុំសុំទោសដែលធ្វើឲ្យពូយល់ច្រឡំខ្ញុំស្រឡាញ់សួរពិតមែនបើឯងស្រឡាញ់កូនសួរមិនក៏ឲ្យកូនសួរទឹកភ្នែកទឹកសបោអញ្ចឹងខ្ញុំស្រឡាញ់សួរចាត់ទុកជាបងស្រីតែប៉ុណ្ណោះ បញ្ហាលុចសំប្រាំខ្លួនឯងថាត្រូវ